ណាជាបឋមខ្ញុំកាណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគ្រប់ជាថ្លាប្រពំពុះលោកសូមក្រាបថ្វាយបង្គំចំពោះប្រគុណម្ចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ជាថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាញញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយជីពីមជ្ឈមណ្ឌលលោកធរកម្មជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃពុទ្ធ4កើតខែ ផែពិសាឆ្នាំឆ្នាំ ខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី4ខែឧសភាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអង្គបញ្ចុះក្នុងកម្មវិធីនេតិជួបជាមួយនឹងយុវជន ដែលជា ប្រធានបទដែលយើងផ្សព្វផ្សាយនៅពេលនេះគឺ មាន វាគ្មិន របស់យើងចូលរួមក្នុងឱកាសនេះជាពិសេសគឺ វាគ្មិនដែលផ្សារអញ្ជើញមកពីខាងទីក្រុងភ្នំពេញរបស់យើងហើយមុននឹងជួបជួបជាមួយនឹងវាវាគ្មិនរបស់យើងសូមស្វាគមន៍ប្រិយមិត្តទាំងអស់មេត្តាជួយ share ជួយផ្សព្វផ្សាយជួយ comment ជួយ like page នេះដើម្បីឲ្យបានផ្សព្វផ្សាយដល់ទៅកាន់យុវជនយើងបានគ្រប់គ្រប់គ្នាឥឡូវសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនពិសេសរបស់យើងសូមស្វាគមន៍អឺកងរាយាសុខសប្បាយ កណាកណាថ្វាយគុំព្រះអង្គកណា សុខសប្បាយហើយសូមជម្រាបសួរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលកំពុងតាមដានការផ្សាយរបស់ទូរទស្សន៍ KKCTV KKCTV ផងដែរហើយអឺជាបឋមជាដំបងឡើងលបងសុំសួរប្អូនសប្តាហ៍ថ្ងៃនៅនៅកន្លែងណាដែរសប្តាហ៍ថ្ងៃនឹងសហើយប្រកបអឺ ចិញ្ចឹមជីវិតសពថ្ងៃមានការសុខស្រួលយ៉ាងណាដែរសូមបងអូនជួយណែនាំប្រវត្តិរូប សង្ខេបបងអូនតិចមកបងអូនបាទអរគុណបាទខ្ញុំឥឡូវនេះខ្ញុំកំពុងតែរស់នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ហើយការប្រកបរបរចិញ្ចឹមជីវិតហ្នឹងគឺលក់ទឹកឃ្មុំព្រៃហើយនឹងលក់កម៉ាខ្មែរអឺសម្រាប់តែមួយគ្រប់កំដរជីវិតបាទ មិនជាមានបានអីដោយសារតែការប្រកបមុខរបរហ្នឹងទេប៉ុន្តែយើងពេញចិត្តក្នុងការប្រកបរបរនេះដោយសារតែវាជារបរសុចរិតនិងជួយទៅដល់ពលរដ្ឋខ្មែរបានច្រើនផងដែរអូខេហើយយើងពីប្រធានបទរបស់យើងបងបាន ដាក់ចូលទៅក្នុងប្រធានបទរបស់យើង គឺថា យើងពិភាក្សាផ្ដោតអារម្មណ៍ទៅលើយុវជន ថាតើយុវជនត្រូវចូលរួមធ្វើនយោបាយដែរទេឬក៏យុវជនរបស់យើងចង់សួរអំពីយោបល់របស់បងអូនតើយុវជួយយុវជនសម័យឥឡូវនេះតើយើងគួរតែធ្វើ បំពេញកាតព្វកិច្ចក្នុងនាមជាយុវជនយ៉ាងណាដែរបងអូនសូមជួយជាយោបល់ដើម្បីជាការដាស់សតិស្មារតីឲ្យយុវជនរបស់យើងចូលរួមក្នុងកិច្ចការនយោបាយរបស់របស់យើងសពថ្ងៃបងអូនសូមអញ្ជើញបាទ គណៈព្រះអង្គយុវជន ដើរតួសំខាន់ណាស់នៅក្នុងការអភិវឌ្ឍជាតិយុវជនគឺជាសសរគ្រឹះរបស់ប្រទេសជាតិដោយសារតែទី1គឺយុវជន គឺមាន ចំនួន ច្រើនបើប្រៀបធៀបទៅនឹងជាមួយនឹងមនុស្សចាស់និងកូនក្មេងហើយយុវជនគាត់ជាមនុស្សដែលមានសក្តានុពលដែលមានគំនិតប្រាជ្ញាថ្មីថ្មីគាត់ជាមនុស្សដែលមានកម្លាំង បានន័យថាធម្មពល ខ្លាំងគាត់ជាមនុស្សដែលអឺគេហៅថាការគិតថ្មី ហើយជាពិសេសគឺមានពេលវេលាច្រើនយុវជន គឺមាន ពេលវេលាច្រើន ជាងមនុស្សចាស់ហើយឃើញថាសង្គមយើងសពថ្ងៃនេះគឺពោពេញទៅដោយអំពើអាបាយមុខតែកាលណាដែលយើង មិនជំរុញមិនណែនាំមិនមិន ផ្ដល់ឱកាសឲ្យយុវជន បានចូលរួមនៅក្នុងសកម្មភាពនយោបាយសកម្មភាព សង្គមក៏ដូចជាសកម្មភាពបរិស្ថានទេអញ្ចឹងយុវជនគឺងាយងាយនឹងត្រូវមិត្តភ័ក្តិឬក៏យុវជនដទៃទៀតដែលគាត់ជាអាចថាជាអឺក្មេងអាចថាបើនិយាយអក្រក់ស្ដាប់ថាក្មេងពីលដែលអុកឡុកសង្គមដែលជួយសង្គមចលាចលនេះងាយនឹងពួកគាត់ហ្នឹង អូសទាញទៅចូលរួមជាមួយដូចជាដើរលេងមកតាមដើរលេងជាបានប៉ុន្តែអាចសាច់គ្រឿងញៀនរហូតដល់ឆក់ប្លន់យើងឃើញថាអឺឥឡូវនេះប្រភេទចៅឆក់គឺភាកច្រើនលើសលប់អាចលើសពី80%គឺជាយុវជនដែលគាត់បានធ្លាក់ខ្លួនទៅជាចៅឆក់ហើយមែនតើទៅពួកគាត់ហ្នឹងគឺមិនមែនជាកូនអ្នកក្រអីទេឪពុកម្ដាយពួកគាត់ហ្នឹងគោអឺ ជាអ្នកធូធាជាអ្នកហៅថាអាចរកកម្រៃបានមធ្យមឬបង់គួរដែរប៉ុន្តែដោយសារតែពួកគាត់បានធ្លាក់ខ្លួនទៅក្នុងការប្រព្រឹត្តអំពើអបាយមុខជាពិសេសគឺជា ការប្រើប្រាស់គ្រឿងញៀនជាដើមដែលធ្វើឲ្យពួកគាត់ហ្នឹងត្រូវអឺធ្លាក់ខ្លួនទៅជាចោលប្លន់ឬក៏ប្រព្រឹត្តអំពើខុសច្បាប់ផ្សេងផ្សេងហ្នឹងអញ្ចឹង ការណាដែលយើងជំរុញឲ្យយុវជនចូលរួមនៅក្នុងសកម្មភាពនយោបាយគឺសំខាន់ដោយសារតែយើងអាចលុបបំបាត់អាទង្វើអឺហៅថាអសន្តិសុខសង្គមហ្នឹងហើយយើងបែរជាឲ្យយុវជននឹងចូលរួមប្រើសក្តានុពលរបស់ពួកគាត់ដែលមាននឹងមកអភិវឌ្ឍប្រទេសជាតិ។ គណៈព្រះអង្គអឺកតាអ្វីខ្លះដែរដែលដែលធ្វើឲ្យយុវជនរបស់ យើងគាត់មិនសូវចាប់អារម្មណ៍ទៅលើកិច្ចការនយោបាយគាត់ទៅ ប្រព្រឹត្តនៅអំពើអបាយមុខផ្សេងៗបងមានមានកតាច្រើនបដិជគុណដែលធ្វើឲ្យយុវជនគាត់អឺមិនសូវចាប់អារម្មណ៍រឿងនយោបាយ ទីមួយយើង អាចនិយាយបានថានយោបាយ សម្រាប់យុវជនដែលគាត់ ចង់ចូលរួមក្នុងសកម្មភាពនយោបាយជាមួយនឹងគណៈបកប្រឆាំងគាត់មិនត្រូវបានឪពុកម្ដាយរបស់គាត់នឹងលើកទឹកចិត្តទេមានការបង្អាក់ឧបសគ្គធំមែនតើបើតាមការស្រាវជ្រាវគឺឪពុកម្ដាយជាឧបសគ្គធំរបស់យុវជនដែរមិនអាចឲ្យពួកគាត់នឹងចូលរួមក្នុងសកម្មភាពនយោបាយបានដោយសារតែឪពុកម្ដាយគាត់គាត់មិនមែនថាចូលរួមនយោបាយអាក្រក់ទេប៉ុន្តែគាត់បារម្ភពីសុខភាពរបស់កូនរបស់គាត់ ទី2ហ្នឹងពាក់ព័ន្ធជាមួយនឹងការគម្រាមកំហែងអឺពីអាញាធរឬក៏ពីគណៈបកកណ្ដាលអំណាចនៅពេលដែលយុវជន មិនចូលរួមសកម្មភាពនយោបាយជាមួយនឹងគណៈបកកណ្ដាលអំណាចឬក៏គាត់ចូលរៀមចូលរួមសកម្មភាពនយោបាយមួយគណៈបកប្រឆាំងការងារបឋានការងារសង្គមអីហ្នឹងគាត់អាចប្រឈមហានិភ័យខ្លះខ្លះបាទមិនទាំងអស់ឬក៏មិនច្រើនទេគាត់អាចប្រឈមហានិភ័យខ្លះខ្លះដូចយើងឃើញហើយ រូបខ្ញុំធ្លាប់ជាប់ពន្ធនាគារពីរដង ក្នុងនាមជាយុវជន បាទមិនមែនជាយុវជនគណៈបកទេពេលនោះហើយមានយុវជនបរិស្ថានមានយុវជនដែលធ្វើការងារសង្គមដូចជាយុវជនបរិស្ថានហ្នឹងមានយុវជនមេដាធម្មជាតិយុវជនអឺខ្មែរថៅរៈអីនិងមានយុវជនផ្សេងទៀតយុវជនគណៈបកក៏មានដែរដែលត្រូវបានចាប់ដាក់ពន្ធនាគារអ្នកខ្លះក៏រត់ទៅក្រៅប្រទេសដែរជាការគម្រាមកំហែងជាការបន្លាច ស្មារតីបែបហ្នឹងឯង ក៏ជាឧបសគ្គមួយដែលយុវជនមិនអាចចូលរួមក្នុងសកម្មភាព នយោបាយបានដែរមួយវិញទៀតនឹងគឺ ពាក់ព័ន្ធជាមួយនឹងការលើកទឹកចិត្តនៅក្នុងសាលារៀនយើងឃើញថាលោកគ្រូអ្នកគ្រូគាត់មិនសូវនិយាយពីបញ្ហាសង្គមឯងអាការដែលសាលារៀនមិនព្រមនិយាយអំពីបញ្ហាសង្គមហ្នឹងដែលធ្វើឲ្យយុវជនហ្នឹងមិនអាច ទទួលអ្វីថ្មីថ្មីបានច្រើន ពីសាលារៀនទេក្រៅពីអ្វីដែលសរសេរនៅក្នុងសៀវភៅ អញ្ចឹងហើយសាលារៀនដើរតួសំខាន់ណាអឺខ្ញុំមកដល់ពេលនេះខ្ញុំនៅបន្តរៀនបន្តរៀនសូត្រប៉ុន្តែយើងយើងយើងកម្រឃើញលោកគ្រូ ដែលគាត់និយាយអំពី បញ្ហាសង្គមណាមិនចាំបាច់និយាយបញ្ហាគណៈបកថាលើកជើងគណៈបកនេះបង្អាប់គណៈបកនោះមិនបាច់ទេគ្រាន់តែលោកគ្រូអ្នកគ្រូជួយណែនាំអំពីបញ្ហាសង្គមទៅដល់កូនសិស្សមក នោះកូនសិស្សគាត់អាចចាប់អារម្មណ៍ពីបញ្ហាសង្គមចាប់អារម្មណ៍ពីបញ្ហានយោបាយបាទប៉ុន្តែកាលណាលោកគ្រូអ្នកគ្រូមិនដើរតួសំខាន់ក្នុងការជំរុញពួកគាត់ហ្នឹងគឺពួកគាត់មិនងាយចាប់យកទេហើយខ្ញុំឃើញអ្នកដែលរៀនជាមួយនឹងខ្ញុំកណាគឺពួកគាត់បើនិយាយពីចំណេះដឹងក្នុងគុំពួកគាត់កម្រិតពួកគាត់នឹងគឺទៀបខ្លាំងមែនតើបានន័យថាគាត់អត់ដឹងចេះគាត់អត់ដឹងចោះប៉ុន្តែបើនិយាយពីក្នុងសភៅអានឹងគាត់ដឹង ថាមេរៀនហ្នឹងចេះចេះចេះចេះចេះអាហ្នឹងគាត់ដឹងគាត់ប្រកែរៀនតាមសភៅប៉ុន្តែបើនិយាយពីបញ្ហាសង្គមគាត់ដូចជានៅឆ្ងាយពីសង្គមដែលគាត់កំពុងតែរស់នៅ គឺគាត់អត់ដឹងគាត់អត់យល់ពីបញ្ហាសង្គមដែលកំពុងកើតមាននេះពាក់ព័ន្ធជាមួយ នឹងកថាដែលអូសទាញអូសទាញយុវជនឲ្យទៅប្រព្រឹត្តនៅអំពើអបាយមុខបើនិយាយត្រឹមថា គ្រឿងសង្វឹងមួយ ខ្ញុំកណាធ្លាប់រស់នៅប្រទេសថៃជិតមួយឆ្នាំ នៅនោះសំបីតែ គ្រឿងសង្វឹងសំបីតែផ្ទាំងប៉ាណូមួយឬក៏រូបភាពជា sticker មួយក៏គេអត់អាចអនុញ្ញាតឲ្យផ្សាយជាសាធារណៈបានដែរហឹមមិនថាតាម ទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនថា ក្នុងបណ្ដាញសង្គមក៏ដោយគោមិនអាចឲ្យមានការផ្សព្វផ្សាយលក់គ្រឿងសង្វឹងបានដែរមាននារីអឺនារីដែលគាត់ បំរើគាត់លក់ស្រា នៅក្នុងក្លឹបគាត់បាន បង្ហោះស្រានឹងថាមួយដប1ដុល្លារនៅក្នុងក្លឹបនេះចឹងគាត់ជាប់ពន្ធនាគារ6ថ្ងៃញ៉ាំទៅថៃអានឹងគាត់បង្ហោះទៅនៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គាត់ទេហើយមានតារា កូនកាត់កូរ៉េថៃមួយឈ្មោះលីសាគេហៅលីសាជាតារា ដែលល្បីខ្លាំងគាត់ថត sport ផ្សព្វផ្សាយអឺគ្រឿងសង្វឹងអញ្ញាធោថៃគេកំពុងតែដាក់ពាក្យបណ្ដឹង អាចនឹងតាមចាប់ខ្លួនគាត់អញ្ចឹងគឺនៅប្រទេសថៃហ្នឹង គឺគេរឹតបន្តឹងការចរាចរគ្រឿងសង្វឹងជាពិសេសគឺអឺការផ្សព្វផ្សាយហ្នឹងប៉ុន្តែបើកលេចមកប្រទេសកម្ពុជាដែលជាប់ព្រំដែនជាមួយគ្នាវិញគឺមានការលើកដំកើណាមានការលើកដំកើឲ្យមានការផ្សព្វផ្សាយគ្រឿងសង្វឹងខ្លាំងមែនទែនហើយឃើញថាក្រុមហ៊ុនអ្នកមានអ្នកមានគាត់គាត់ហាក់មិនចាប់អារម្មណ៍វិនិយោគទៅលើការអប់រំទេ ប៉ុន្តែគាត់កំពុងតែនាំគ្នាសម្រុកវិនិយោគទៅលើ ការលក់គ្រឿងសង្វឹងឥឡូវនេះក្នុងក្នុងឆ្នាំថ្មីនេះគ្រឿងសង្វឹង4 5ក្រុមហ៊ុនចាប់ផ្ដើម ចេញមកលក់ទៀតហើយហើយកំពុងតែមាន ភាពតាក់ទាញឲ្យយុវជនហ្នឹងចង់ចង់ទទួលទានគ្រឿងសង្វឹងមែនតើបើថាផ្ទាំងបានណូផ្សព្វផ្សាយគ្រឿងសង្វឹងនៅទីក្រុងភ្នំពេញវិញរាប់អត់អស់ទេហើយជិះទៅណាក៏ឃើញដែរមើលទៅធ្វើឲ្យពលរដ្ឋជាពិសេសយុវជនហ្នឹងគឺគាត់ ចង់ផឹកតែម្ដងចង់ទទួលទានគ្រឿងស្រវឹងតែម្ដងចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការរិចសាយ PA ឬកោតភាពទលំទលាយនៃការជួញដូរគ្រឿងញៀនខ្ញុំកណាមានការចម្លាយចិត្តបរំកណាធ្លាប់ជាប់ពន្ធនាគារហ្នឹងគឺនៅអឺខែសីហាឆ្នាំ2015នៅពេលនោះខ្ញុំកណាបានដឹងថា នៅភូមិកណាគឺมันមានការប្រើប្រាស់គ្រឿងញៀនទេប៉ុន្តែ នៅពេលដែលកណាចេញពីពន្ធនាគារនៅខែអឺកុម្ភៈឆ្នាំ2017នៅ ក្នុងភូមិរបស់កណាហ្នឹងមានយុវជន ប្រើប្រាស់គ្រឿងញៀនយ៉ាងច្រើន រហូតដល់មានមិត្តភក្តិកណាដែលធ្លាប់ដើរលេងជាមួយ គ្នាហ្នឹងខ្លាចទៅជាមេជួញដូរគ្រឿងញៀនទៀតអញ្ចឹង អាអាភាពរិចសាយភាយនៃគ្រឿងញៀននេះការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននឹងក៏កំពុងតែ អូសទាញយុវជនឲ្យចូលទៅ ប្រព្រឹត្តអំពើអបាយមុខដែរហើយខ្ញុំកណាមិនយល់ថាហេតុអ្វីទើបអឺអញ្ញាធរគាត់មិនអាចបង្ក្រាបមិនអាចទប់ស្កាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនបានពីព្រោះកណាឃើញថា បើសិនជាសកម្មភាព នយោបាយរបស់គណៈបកប្រឆាំងពលឲ្យចំ គឺអតីតគណៈបកសង្គ្រោះជាតិយើងឃើញថាមានការតាមចាប់ខ្លួនគឺស្អិតតែម្ដងឲ្យតែជាមុខសញ្ញាចាប់ខ្លួនហើយគឺมันមាននរណាម្នាក់ដែលអាចមានសេរីភាពដើរហើរនៅក្នុងប្រទេសកម្ពុជាបានទេបើសិនជាពួកគាត់អាចចេញទៅក្រៅប្រទេសទៅប្រទេសថៃសូម្បីទៅប្រទេសថៃក៏នៅតាមចាប់មកវិញដែរបាទតទៅប្រទេសទី3ទើបធានាសុវត្ថិភាព100% ចឹងយើងឃើញថាសមត្ថភាពរបស់អាជ្ញាធរកម្ពុជានៅក្នុងការបង្ក្រាបទៅលើសកម្មភាពនយោបាយរបស់គណៈបកប្រឆាំងគឺខ្លាំងមែនទែនគឺអស្ចារ្យមែនទែនគឺមានប្រសិទ្ធភាពមែនទែនប៉ុន្តែតើមូលហេតុអ្វីទើបអាជ្ញាធរប្រទេសកម្ពុជានឹងមិនអាចកំណត់មុខសញ្ញា អ្នកជួញដូរគ្រឿងញៀនបានហេតុអីក៏ចាប់អត់ចេះអស់ហេតុអីក៏កាន់តែចាប់កាន់តែកើនឡើងអានឹងអាជ្ញាធរគួរតែពិនិត្យទៅលើ សកម្មភាពខ្លួនឯងវិញ នៅពេលដែលប្រក្រាបគណៈបកប្រឆាំងយើងទទួល បានការរិះគន់ពីអន្តរជាតិជាពិសេសការហុំព័ទ្ធសេដ្ឋកិច្ចអ្វីជាដើមហ្នឹងការរិះគន់ធ្វើឲ្យគេឈ្មោះប្រទេសធ្លាក់ទុនខ្សោយហ្នឹងប៉ុន្តែស្រាប់តែបែរជា អសមត្ថភាពនៅក្នុងការប្រក្រាបគ្រឿងញៀនដែលអន្តរជាតិក៏គេមើលមកថាប្រទេសកម្ពុជាយើងកំពុងធ្លាក់ក្នុងហានិភ័យយើងខ្លួនឯងក៏ក្នុងហានិភ័យដែរ សំកាត់បងអូនថាត្រង់ចំណុចដែលអសមត្ថភាពហ្នឹងនឹងមកពីកតា ច្បាប់ឬក៏មកពីការអនុវត្តច្បាប់ខ្ញុំគណៈគិតថាជាចេតនាបើសិនជាអ្នកដែលគាត់កម្មច្បាប់គាត់មានចេតនានៅក្នុងការលុបបំបាត់ការជួញដូរនិងការ ប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាខ្ញុំគណៈគិតថាគឺងាយស្រួលនៅក្នុងការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនដោយសារតែការអនុវត្ត របស់សមត្ថកិច្ចឃើញថាជួនកាលវាហួសហេតុផងបាទគឺបើសិនជាពេលខ្លះធូររលុងពេលខ្លះហួសហេតុព្រះអង្គអញ្ចឹងឧទាហរណ៍ថាច្បាប់ហាមមិនឲ្យសមត្ថកិច្ចចូលទៅ ក្នុងផ្ទះរបស់ពលរដ្ឋពីម៉ោង6ល្ងាចរហូតដល់ម៉ោង6ព្រឹក ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចង់ចូលគាត់នៅតែអាចចូលបានហើយអត់មានច្បាប់ណាមកការពារពលរដ្ឋបានទេជួនកាលការអនុវត្តច្បាប់របស់ពួកគាត់ហ្នឹងពោះដែនកម្រិតរបស់សមត្ថកិច្ចពោះដែនកម្រិតដែលច្បាប់បានចែងប៉ុន្តែมัน មានបញ្ហាទេប៉ុន្តែពេលខ្លះគឺធូររលុងខ្លាំងមែនទែនឧទាហរណ៍ថាអឺនៅពេលដែលឃើញអ្នកមានឬក៏មន្ត្រីជាន់ខ្ពស់មួយគាត់ប្រព្រឹត្តបទល្មើសចរាចរណ៍នៅកន្លែងកំពុងតែកើតឡើងហ្នឹងសមត្ថកិច្ចអត់ហ៊ានខាត់ខ្លួនពួកគាត់នឹងផង អានោះគេថាធូររលុងពេកប៉ុន្តែចំពោះអ្នកទុនខ្សោយឃើញថាសមត្ថកិច្ចអាចប្រព្រឹត្តលើសអ្វីដែលច្បាប់បានចែងផងអញ្ចឹងបានន័យថាការអនុវត្ត ច្បាប់និងការ ប្រព្រឹត្តទៅនៃចេតនារបស់របស់អាជ្ញាធរនេះគឺទៅតាមអារម្មណ៍របស់គាត់អញ្ចឹងហ៎អាចនិយាយថាតាមអារម្មណ៍របស់ គាត់ក៏បានឬក៏អាស្រ័យទៅលើថា ជនល្មើសហ្នឹងជាអ្នកណា ដែលពួកគាត់ចាត់ទុកថាជាជនល្មើសបានន័យថា ការអនុវត្តហ្នឹងបែបស្តង់ដារ2បើសិនជាអនុវត្តទៅលើពលរដ្ឋទុនខ្សោយឬក៏មន្ត្រីគណៈបពប្រឆាំងទៅឃើញថាអាចនឹងលើសអាចនឹងហួសព្រំដែនសមត្ថកិច្ចប៉ុន្តែបើសិនជា អនុវត្តទៅលើបពុរបស់ខ្លួនឬក៏មន្ត្រី មានអំណាចមានលុយហ្នឹងហាក់ទៅដូចជាច្បាប់ហ្នឹងវា វាដូចជាខ្សោយខ្លាំងមែនតើបងអង្គ អញ្ចឹងបានន័យថាការអនុវត្តរបស់ពួកគាត់នឹងបើសិនជាគាត់មានបំណងដើម្បីនឹងអនុវត្តច្បាប់គឺមានប្រសិទ្ធភាពខ្ពស់ណាស់ប៉ុន្តែបើសិនជាគាត់មិនអនុវត្តគឺគាត់ដូចជាការបង្ក្រាបរបស់យុវជនអឺរបស់លែងបពប្រឆាំងជាដើមហ្នឹង ពេលខ្លះគាត់ចង់អនុវត្តគឺមាន ប្រសិទ្ធភាពដូចប្អូនបានរៀបរាប់ខាងលើអញ្ចឹងធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ណាស់ប៉ុន្តែការអនុវត្តរបស់ពួកគាត់ក្នុងការបង្ក្រាបគ្រឿងញៀនហាក់ដូចជាមានការនៅបធូររលុងទៅវិញអាហ្នឹងមកអំពីកត្តាអ្វីកត្តាជំរុញអ្នកនាំឬក៏មកអំពីកត្តាសង្គមយើងគណៈប្រដាប់ជគុណអឺអ្នកដឹកនាំគឺដើរតួសំខាន់នៅក្នុងការដឹកនាំនៅស្ថាប័នមួយហើយ អ្នកដឹកនាំបើសិនជាគាត់ដាក់បទបញ្ជា ទៅលើថ្នាក់ក្រោមថ្នាក់ក្រោមនឹងប្រឹងប្រែងអនុវត្តឧទាហរណ៍ថាសម្ដេចហ៊ុនសែនគឺគាត់បានដាក់បញ្ជាបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបក៏ពិតច្បាប់មានស្រាច់ហើយប៉ុន្តែយើង មិនឃើញ មន្ត្រីគាត់ចោះអនុវត្តតើឬក៏ការចោះអនុវត្តរបស់គាត់នឹងធូររលុងតើប៉ុន្តែនៅពេលដែល អឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដាក់បញ្ជាមកឃើញពួកគាត់សម្រុកចាប់បង្ក្រាបបទល្មើសនេសាទដោយប្រព្រឹត្តដោយជនជាតិវៀតណាមកំពុងរស់នៅស្រុកខ្មែរណាឃើញបានមួយឆាយមួយរយៈអញ្ចឹងទៅឡើងក្រឹកក្រែងអញ្ចឹងទៅដល់ពេលបន្ទាប់មកដល់ឥឡូវចាប់ដើមសាបរលាបអញ្ចឹងអានឹងសួរថាតើមន្ត្រីហ្នឹងគឺគាត់កំពុងតែអនុវត្តច្បាប់ឬក៏អនុវត្តតាមបទបញ្ជា តើបទបញ្ជាហ្នឹងវាធំជាងច្បាប់ឬក៏ច្បាប់ហ្នឹងធំជាងបទបញ្ជាក៏ប៉ុន្តែច្បាប់ មានហើយអញ្ចឹងមន្ត្រីដែលគាត់កំពុងតែដើរតួក្នុងការអនុវត្តច្បាប់ហ្នឹងគាត់គួរតែយកច្បាប់មកអនុវត្តមកកុំចាំតែមេស្រែកកុំចាំតាថ្នាក់លើនេះថ្នាក់លើនោះស្រែកបញ្ជាចាំធ្វើអានឹងវាជាការខុសឆ្គងវាជាការមិនត្រឹមត្រូវឯហើយអានឹងឯងគឺជាមូលហេតុដែលធ្វើឲ្យច្បាប់ប្រទេសកម្ពុជាយើង ធូររលុងហើយ អាសកម្មភាពអវិជ្ជមាននៅក្នុងសង្គមយើងហ្នឹងក៏កាន់តែកើនឡើងច្រើនឡើងច្រើនឡើងឥឡូវយើងបែរមកជួបជាមួយនឹងនយោបាយនៃយុវជនរបស់យើងវិញតើហេតុដូចម្ដេចបានពួកយុវជនហ្នឹងអឺគាត់មិនបានចាប់អារម្មណ៍ដោយប្អូនបានរៀបរាប់មិញហើយ ថាយុវជនវាត្រូវបានឆ្លប់មកវិញទៅក្នុងអង្គើបាយមុខប៉ុន្តែ ដើម្បីជាកតាដល់ជំរុញទឹកចិត្តឲ្យយុវជនចូលរួមតើប្អូនមានកំណត់អ្វីដើម្បីថាជាការបង្ហាញឲ្យយុវជនចូលរួមក្នុងសកម្មភាពនយោបាយបងកតាគ្រួសារសំខាន់បដិជគុណកតាគ្រួសារសំខាន់ណាឪពុកម្ដាយគួរតែជំរុញឲ្យកូនកូនរបស់គាត់នឹងចាប់អារម្មណ៍ទៅលើបញ្ហាសង្គមបញ្ហានយោបាយរបស់ប្រទេសជាតិ ពីព្រោះបញ្ហានយោបាយរបស់ប្រទេសជាតិគឺជាជោគវាសនារបស់គ្រួសារគាត់និងកូនចៅរបស់គាត់ដែរបើសិនជាពួកគាត់នៅតែបន្តរារាំងដោយសារតែភាពភ័យខ្លាចឬក៏ភាពឆោតល្ងងរបស់ពួកគាត់អានឹងគឺមិនមែនជាដំណោះស្រាយសម្រាប់កូនគាត់គ្រួសារគាត់និងសង្គមជាតិដែលគាត់កំពុងតែរស់នៅទេប៉ុន្តែវាកំពុងតែព្យាយាមក្នុងការចូលរួមដោយប្រយោលឬចូលរួមដោយមិនដឹងខ្លួន ដែលធ្វើឲ្យ សង្គមនឹងកាន់តែមានហានិភ័យខ្លាំងឡើងកតាសាលារៀនលោកគ្រូអ្នកគ្រូគូគិតប្រសិនបើរដ្ឋមន្ត្រីក្រសួងអប់រំហាមមិនឲ្យនិយាយរឿងនយោបាយយើងកុំនិយាយរឿងគណៈបកនយោបាយនៅក្នុងសាលាខ្ញុំក៏មិនពេញចិត្តក្នុងការនិយាយរឿងគណៈបកនយោបាយនៅក្នុងសាលាដែរខ្ញុំទៅរៀនក៏មិននិយាយរឿងគណៈបកនយោបាយដែរប៉ុន្តែរឿងបញ្ហាសង្គមវាមិនមែនជារឿងគណៈបកនយោបាយទេ រឿងបញ្ហាសង្គមគឺជារឿងដែលពលរដ្ឋគ្រប់គ្នាត្រូវតែ លើកមកនិយាយ និងត្រូវតែ ចូលរួមដោះស្រាយបើសិនជាយើងមិនឲ្យកូនសិស្សមិនឲ្យយុវជនគាត់ដឹងអំពីបញ្ហាសង្គមទេគាត់ក៏មិនអាចមានលទ្ធភាពឬក៏មានបំណងឆន្ទៈចូលរួមដោះស្រាយបញ្ហាសង្គមជាមួយនឹងអឺរដ្ឋាភិបាលឬក៏អាជ្ញាធរឬក៏អឺស្ថាប័នគណៈបកនយោបាយអីផ្សេងដែរ អញ្ចឹងហើយគឺគ្រូសាលារៀន ដើរតួសំខាន់ នៅក្នុងការបញ្យលកូនសិស្សពីបញ្ហាសង្គមបញ្ហានយោបាយ ដែលកំពុងកើតឡើងនៅក្នុងសង្គមដែល ពួកគាត់កំពុងតែរស់នៅនឹងហើយ អញ្ញាធម៌គួរណាស់តែ មានឆន្ទៈនៅក្នុងការទប់ស្កាត់បទល្មើសឬកោសកម្មភាពផ្សេងផ្សេងហើយ ដាច់ខាតគួរតែរៀន សម្លឹងទៅលើប្រទេសដែលគេអភិវឌ្ឍថាតើទម្រង់ប្រទេស ដែលគេអភិវឌ្ឍហ្នឹងតើគេជឿនលឿនហ្នឹងគេប្រើវិធីសាស្ត្របែបណាទើបធ្វើឲ្យប្រទេសគេជឿនលឿនចឹងបើថាកលេចទៅថៃអឺប្រទេសថៃគេជាប់របងជាមួយយើងប៉ុន្តែពលរដ្ឋគេអឺ គេថាពលរដ្ឋគេវាមានសិលធម៌មានសជីវធម៌ល្អជាងយើងតើមានមូលហេតុអ្វីគេរីកចម្រើន ជាងយើង មានមូលហេតុអ្វីយើងចង់យកអាអាគំនិតអាវិធីសាស្ត្រទាំងអស់ហ្នឹងយកមកយកមកអនុវត្តនៅក្នុងប្រទេសរបស់យើងឧទាហរណ៍ថាប្រជាជន គេមិនផឹកស្វឹងប៉ោឡែដោយប្រជាជនខ្មែរមួយចំនួនហ្នឹងមូលហេតុអីអាហ្នឹងគឺមកពីពុនស្រាគេឡើងថ្លៃ មកពីគេទប់ស្កាត់មិនឲ្យផ្សព្វផ្សាយគ្រឿងសង្វឹងមកពីកំណត់ពេលវេលាក្នុងការទទួលទានគ្រឿងសង្វឹងអីជាដើមអញ្ចឹងទៅមកពីអឺมันមានការលើកទឹកចិត្តឲ្យទទួលទានគ្រឿងសង្វឹងអីជាដើមអញ្ចឹងទៅ អាទាំងអស់ហ្នឹងដែររដ្ឋាភិបាលឬអាជ្ញាធរហ្នឹងគាត់ត្រូវតែយកមកមើលហើយពិចារណាហើយយកគំរូតាមគេមកអនុវត្តអានោះបើសិនជាចង់ឲ្យប្រទេសរបស់យើងហ្នឹងរីកចម្រើនរុងរឿងហើយចង់ឲ្យប្រជាជនរបស់យើងហ្នឹងចាប់ផ្ដើមល្អចាប់ផ្ដើម កៅថាជៀសឆ្ងាយពីអំពើអបាយមុខឬគោអំពើអសិលធម៌ផ្សេងផ្សេងហ្នឹងយើងគួរតែមើលទៅលើគំរូប្រទេសផ្សេងផ្សេងដែលជាគំរូល្អល្អអូខេអរគុណណាស់បងអូនបងអូនសម្រាប់បន្តិចហើយម្លងមកជួបជាមួយនឹងគុណចាស់ដែលមកពីខាងកម្ពុជាក្រោមព្រះអង្គគុំសំរិនដែលលោកមកពីខាងកម្ពុជាក្រោមព្រះអង្គបាទបាទបាទ ចម្រើនកូនកឹមរាគងរាយាគុណចាស់ដែលធ្លាប់តែមានបញ្ហាដែលគេចាប់យុទ្ធដាក់នៅក្នុងពន្ធនាគារអស់មួយរយៈហ្នឹងឥឡូវគាត់បានមកចូលក្នុងវេទិការបស់យើងគាត់បានចែករំលែកទៅក្នុងបទពិសោធន៍ខ្លះខ្លះអំពីជីវបញ្ហាជីវិតរបស់គាត់ឡើយគុណចាស់គុំសំរិនដោយគង់រាយាលោកបានគាត់បានរៀបរាប់មិនមែនថាកត្តាដែលធ្វើឲ្យយុវជនមិនបានចូលរួមក្នុងសេចក្ដីងារសង្គមហ្នឹងជាពិសេសគឺកិច្ចការនយោបាយ តើគុណម្ចាស់ដែលនៅខាងដែនដីកម្ពុជាក្រមយើងមើលឃើញ ថាយុវជនរបស់យើងគាត់បានពុលទៅលើថាសាប់ព្រោះទៅលើអំពើគេហៅបាយមុខហ្នឹងច្រើនដែរទេហើយមាន បញ្ហា ដែលធ្លាក់ទៅដល់ការមិនចូលរួមសកម្មភាពនយោបាយសិក្សាកិច្ចការងារសង្គមតើគុណចាស់ស្វាសម្លឹងឃើញថាដូចគ្នាដែរទេគុណចាស់ណាហើយជាបឋមសូមនមស្ការថ្វាយអង្គមគ្រូសម្រាប់សម្រួលអឺ កម្មវិធី KKCC TV និងអឺហៅបងអូនបងកងរយ៉ាណាព្រះអង្គជាទីនឹករលឹកសមានួយហ្នឹងក៏ពីកាល2012ហ្នឹងក៏ធ្លាប់ឃើញសកម្មភាពរបស់បងកងរីរយ៉ាហ្នឹងដែរថ្ងៃកាកាត់នួកំឡងដែរអឺ កណាពីដើមគឺកណាតាមដានសង្គមនយោបាយនៅកម្ពុជាហើយសូមជំរាបច្បាស់គឺតាមានៅខាងហើយគេហៅថាខាងដើមគឺ CNRP ហ្នឹងហើយគោលនយោបាយខាងដើមតាមាតាមដានកណាតាមដានហ្នឹងគឺ CNRP ហ្នឹងហើយហើយដឹងរឿងជាច្រើនហើយក្នុងនោះមានការកដុកកដួជាច្រើនអង្គើ រំលោភឈូសឆាយដីធ្លីឲ្យកាត់បំផ្លាញព្រៃឈើណាទន្លេសាបឯណាអូយឈឺចាប់ពីកាល2012ណាហើយឈ្ងោកខំតាមដានជាងរហូតដល់គេ លែងអើព្រឿងកាលនេះកណានៅក្នុងការិយាល័យកណ្ដូលការិយាល័យខេត្តឡើយ2012ហ្នឹងហើយសុកចាត់អោយគេមិនអើព្រើអឺក្នុងនឹង គេចតកណាដែរខាងបើនិយាយថានយោបាយគេខាងដើម គឺគេចតខ្ញុំកណាហ្នឹងខាងលោកសង្ឃមកដើរនយោបាយណាលោកសង្ឃដើរនយោបាយបានគេគេលែងអើព្រឺខ្ញុំកណាប្រហែល2ឆ្នាំដែរ2016គេលែងអើព្រឺដែរខ្ញុំកណាហ្នឹងគឺខាងដើមគឺខាងពុទ្ធិកាសិក្សាខេត្តដែរឆ្លាប់ចូលរួមនឹងនឹងនេះហ្នឹងហើយចូលដល់ក្រសួងចេញញាសាប្រឡងសញ្ញាបត្រទៀត ខ្ញុំកណា6ឆ្នាំប៉ុន្តែដោយអាស្រ័យគេចត់នួយនឹងគេចត់ថឹកខ្ញុំកណាគេមិនហ៊ានដេញដែរប៉ុន្តែគេលែងអើព្រឺដល់ចាំ2ឆ្នាំគេលែងគេលែងគេលែងតោកាយើងយើងវល់មកវត្តទៅហើយនឹងបាននោះថាក់តងរឿងនយោបាយហើយក្នុងដំណាក់កាលនឹងដែរខ្ញុំកណានឹកឃើញបើមកពីខ្ញុំកណាហ្នឹងធ្លាប់រៀនខាងច្បាប់ និយាយអានឹងឧទាហរណ៍ត្រង់ឲ្យចង់បំភ្លឺឲ្យញាតិញោមថាពុទ្ធសាសនានឹងជាលទ្ធិមួយដែរហើយណាក់បួននឹងគឺចូលក្នុងក្របខណ្ឌនយោបាយហើយមិនបាច់និយាយច្រើនទេប៉ុន្តែអឺខ្ញុំកណាគួរសោកស្ដាយដែរសំបីប្រដេជគុណចាស់ចាស់អឺលោកក៏ជួតចោតខ្ញុំកណាដែរថាខ្ញុំកណានឹងដើរតួដើរជាណាក់នយោបាយខ្ញុំកណាសើចសើចមកពី ខ្ញុំកណារៀនក្នុងស្លាស្លាច្បាប់គេ អឺនៅប្រទេសវៀតណាមហើយអានេះយើងនិយាយថានៅប្រទេសវៀតណាមវាប្រទេសវៀតណាមហ្នឹងដូចជាប្អូនក្រុងរាជយាហ្នឹងកាត់រៀបរាប់ហ្នឹងយើងនៅខ្មែរក្រមវាខុសយើងនៅ កម្ពុជាកម្ពុជាអញ្ចឹងយ៉ាងហោចបងប្អូនរៀននឹងស្លាកាត់យល់អាសង្គមនយោបាយហើយហើយតួនាទីកាត់ជាយុវជនហ្នឹងកាត់ទៅធ្វើអីវាស្របស្របដែរទៅបីអាក្នុងពេលអា ពួកកាត់នឹងចេញសកម្មភាពអញ្ចឹងវាយ៉ាងហោចក៏មិនមែនច្បាប់ក្រន ការពារដល់ចំណែកយុវជនខ្មែរក្រមនឹងវាអនុកធមនោះគឺថាណាយល់គឺចេញសកម្មភាពអញ្ចឹងណាមិនយល់គឺមកពីគេគេវាវាយើងនិយាយថាក្នុងរដ្ឋមួយវាមានស្តង់ដារព្រាអញ្ចឹងណាចំពោះកូនចៅគេគេយកចាត់ទុកដាក់ដល់យើងយើងកូន កូនកំប្រាហ្នឹងគេមិនអើព្រើទេគេបើថាបានអ៊ីអញ្ចឹងគេសេះសល់ហ្នឹងគេអោយហាញតិចតិចទេហើយគេគេមានវិធីសាស្ត្រគេយើងដឹងស្រាប់ហើយនៅក្នុងក្រមក្រៅអាណានិគមរបស់គេហ្នឹងគេមិនអោយយើងទេសំបីតាយើងរៀនដល់ចាស់សំបីបួសដល់ចាស់នេះហ្នឹងនៅមិនយល់អាប្រាក់ថានយោបាយផងអាឲ្យចោតធោចោតហ្មងហ្នឹងសំបីគេយកអាណាក់ធំហ្នឹងណាក់មិនយល់ដឹងហ្នឹងចោតអាណាក់ទូចណាក់ចេះដឹងហ្នឹងហើយខ្ញុំកណារៀនខាងច្បាប់គេ ច្បាប់ណាប្រទេសណាមិនដឹងក៏សំបីនៅប្រទេសវៀតណាមនៅគេអោយក្នុងតួនេះទីជាផលរដ្ឋធម្មតាហ្នឹងគួរសកម្មភាពក្នុងសង្គមនយោបាយហើយតម្រាំតែយើងលោកសង្ឃលោកសង្ឃហ្នឹងខាងច្បាប់ហ្នឹងគឺយើងដើរខាងពុទ្ធសាសនាជាលទ្ធិមួយហើយប៉ុន្តែលទ្ធិលទ្ធិពុទ្ធសាសនាជ្រៅណាស់ហើយទលាយណាស់គេនិយាយចឹងដែរណាគេថាទលាយណាអឺឲ្យតែយើងយល់យើង សកម្មភាពអាចចូលរួមនឹងសង្គមបរិស័ទទាំងទាំង4ហ្នឹងយើងយើងក្នុងវត្តយើងនិយាយក្នុងវត្តផងក្រៅវត្តផងបានន័យថាយើងត្រូវអើព្រឺនៅសង្គមនយោបាយខាងក្រៅផងគណៈសួរសំណួរសារឡើងថ្មីថារាយាកងរាយាគាត់បានរៀបរាប់ឲ្យថាកតា ដែលធ្វើឲ្យយុវជនធ្លាក់ចុះហ្នឹង កម្លាំងយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិកម្លាំងយុវជនជាឈាមថ្មីកម្លាំងយុវជនជាតំពាំងស្នងរិស័យប៉ុន្តែពួកគាត់ត្រូវបានអសកម្មភាពក្នុងការធ្វើនយោបាយតើកម្លាំងនៃយុវជននៅខាងកម្ពុជាក្រមមានភាពធ្លាក់ចុះដូចនេះដែរគុណគុណចាស់កណាវាវាវាមិនត្រឹមតែធ្លាក់ចុះទេគឺគេមិនអោយដឹងគឺមិនអោយដឹងមិនអោយយល់ស្វែងយល់ដល់អញ្ចឹង តិចកណាខ្ញុំមិននិយាយអារែងចំណុចស្តង់ដារពីនេះគឺខាងវៀតណាមគេយកចាត់ទុកដាក់ណាខ្ញុំកណាលើកថាព្រំដែនណាព្រំដែនហ្នឹងគឺក្មេងខាងស្លាមេតៃហ្នឹងគេមានភាវលានហ្នឹងគ្រូរៀនគេនាំទៅអុយបង្ហាញអាបង្គោលព្រំដែនហ្នឹងគេគេអុយអញ្ចឹងបានន័យថាកូនចៅគេ គេអុយទៅសិក្សាយល់ដឹងជាងពីពីពីនោ មិនថនសូដឹងក្តីនោះរៀនអនក្ខរកម្មឡើយនោះរៀនអក្សរកខឡើយគេគេអុយគេអុយធុសិក្សាស្វែងយល់អញ្ចឹងហើយគេបណ្ដោះកាក្របពួយអញ្ចឹងហើយដល់យើងនឹង គឺគេមិនមិនមិនអុយនេះទេដូច្នេះខ្ញុំកណាកណានៅដូចជាខ្ញុំកណាលើកនឹងគឺដល់ចំពោះយើងសំបីតើប្រសងបួនអចាស់នេះនោះនោះមិនសកលអភិរក្សនយោបាយនឹងផងកណាវាខុសឆ្ងាយ ហើយយ៉ាងហូចតិចនៅកម្ពុជាអញ្ចឹងយើងយើងមានការឈឺចាប់ក្នុងអាសង្គមវាត្រូវបំផ្លាញដោយលុកជាតិលុកឈើលុកអីអញ្ចឹងគប់គិតគ្នាលុកដីទឹកលុកកោះអីអញ្ចឹងទៅគិតរួមយ៉ាងហូចក៏នៅពេញទីតថ្លៃបាននេះតាដេញដល់ឲ្យពួកព្រានហ្នឹងនិយាយច្បាប់បានដល់យើងហ្នឹងគឺយើងយើងនិយាយមិនបានផងមកពីភាក តិចគេមិនអោយយើងស្វែងយល់អំពី សង្គមនយោបាយទួលនេតិរបស់ផលរដ្ឋទៅធ្វើអីផង គេប្រសពប្រសាយដែរប៉ុន្តែចំពោះខ្មែរយើងនឹងអត់មានទេហើយប្រហែលឆ្នាំក្រោយដោយអាស្រ័យខ្ញុំកណាឃើញនឹងគេគេមានប្រសពផ្សាយរឿងច្បាប់នឹងខ្លះខ្លះតាមតាមកម្មាភិបាលឬយើងហៅគណៈកម្មការវត្ត ហើយនឹងចៅអធិការនឹងហើយគេមានអយប្រសង់ទូរៀនរៀនជាងដែរប៉ុន្តែរៀនក្នុងន័យខ្ញុំកណាសង្កេតនោះវាខុសហើយខ្ញុំកណានឹងរៀនច្បាប់ច្រើនអាយូរយូរទៅគេបង្កើតថាអានេះជាងហើយយូរថនកាត់មានបានក្រៀបបានដឹងស្វែងយល់ឯណាណាអូខេអរគុណកូនចាស់ដែលបានរៀបរាប់ពាក់ព័ន្ធទៅក្នុងយុវជនរបស់យើងត្រូវខាងខាងដែនដីកម្ពុជាក្រមហាក់ដូចជាគិបិទ្ធ ដូចជាវាំងណនដូចជាផ្ទាំងជញ្ជាំងមួយយ៉ាងចិត្តឈឹងគេមិនអោយយើងស្គាល់អំពីពាក្យថានយោបាយឬក៏សកម្មភាពនយោបាយចំណែក ខាងរាយាវិញកងរាយាថាតើបើកចំហដោយគុណចាស់រៀបរាប់អំបញ្ញមិនថាខាងកម្ពុជាគេបើកសាលាឲ្យរៀនផងគេបើកបកផង គេមានសេរីភាពក្នុងការបញ្ចេញមតិផង ប៉ុន្តែហេតុដូចមិនដេចបានជាយុវជនខាងដែនដីកម្ពុជាយើងនឹងហាក់ដូចជាមាន ការមិនសូវគិតគូររឿងដែនរឿងកិច្ចការនយោបាយបងអូនគង់រយ៉ាគណៈបដិជគុណគឺក៏ប៉ុន្តែនយោបាយនៅ ប្រទេសកម្ពុជាមិនមែនបិទទាំងស្រុងទេប៉ុន្តែគេបើកដោយចំពោះបើកដោយចំពោះហ្នឹងឧទាហរណ៍ថា បើសិន ជាខ្ញុំបកណាជា អ្នកគ្រប់គ្រងគណៈបកប្រជាជនគណៈបកកណ្ដាលអំណាច ខ្ញុំបកកណ្ណាប្រកាសជាមានសិទ្ធអាចធ្វើនយោបាយយ៉ាងពេញលេញជួនកាលធ្វើហួសពីនយោបាយផងខ្ញុំឃើញដែរអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនមួយចំនួនគាត់ចង់គម្រាមសម្លាប់អ្នកណាក៏បានគាត់ចង់ចោទអានេះថាក្បត់ជាតិចោទនោះក៏បាន មិន មានច្បាប់ណាមួយដែរអឺទៅហាមឃាត់គាត់ឬក៏អនុវត្តលើពួកគាត់នោះទេ ប៉ុន្តែបើសិនជាឧទាហរណ៍ថាខ្ញុំកណាកំពុងតែបំរើការងារឲ្យគណៈបកភ្លើងទៀនគណៈបកប្រឆាំងឬក៏កំពុងតែធ្វើការងារជាមួយនឹងក្រមសកម្មជនបកឋានបើសិនជាខ្ញុំទៅចោទគេថាអ្នកឯងកាប់បំផ្លាញព្រៃឈើខ្ញុំចោទថាអ្នកឯងក្បត់ជាតិខ្ញុំបកណាប្រកាសជាត្រូវជាប់ពន្ធនាគារទៀតហើយអញ្ចឹងត្រឡប់មកវិញគណៈចង់បញ្ជាក់ថាបើសិនជា យុវជនដែលចូលរួមសកម្មភាពនយោបាយជាមួយនឹងគណៈបកកណ្ដាលអំណាចពួកចំគឺគណៈបកប្រជាជនហ្នឹងគឺអូខេអ្នកឯងអាចធ្វើនយោបាយដាក់បានដោយមិនមានការភិតភ័យដោយមិនមានការព្រួយបារម្ភប៉ុន្តែបើសិនជា អ្នកចូលរួមការងារជាមួយនឹងគណៈបកប្រឆាំងនិយាយចំគឺគណៈបកភ្លើងទៀនអ្នកអាចនឹង ប្រឈមហានិភ័យខ្លះៗហើយនឹងអាចជួបឧបសគ្គច្រើនពីខាងគ្រួសារ នេះគឺជាចំណុចខុសគ្នាឬក៏ជាការអនុវត្តសិទ្ធិសេរីភាព ក្នុងការធ្វើនយោបាយ របស់យុវជននៅក្នុងប្រទេសកម្ពុជា ដោយចំពោះបដិជនអញ្ចឹងចង់សួរថាតើយុវជនយើងគាត់ស្គាល់ដូចជាគុណចាស់ខាងកម្ពុជាក្រមលោកមានប្រសាសន៍ធិរដីកាថាសូម្បីតែប្រសង់ហ្នឹងដែលបួសចាស់ភាសាហើយក៏មិនចង់ស្គាល់ពាក្យថា នយោបាយតើ យុវជនខាងដែនដីកម្ពុជាតើគាត់អត់ស្គាល់នយោបាយដែរដែរទេគាត់បានមិនគាត់មិនសូវហ៊ានចូលគាត់ស្គាល់ពាក្យនយោបាយច្បាស់លាស់ទេជាទូទៅផ្នត់គំនិត របស់ប្រជាពលរដ្ឋខ្មែរមិនថាយុវជនឬក៏ជាចាស់ទុំគាត់ឲ្យតែលើពាក្យថានយោបាយគឺគាត់ភ័យខ្លាចគាត់មានអារម្មណ៍តែខ្លាចនិយាយអីតិចតួចហ្នឹងគាត់ថាកុំនិយាយរឿងនយោបាយខ្លាចបញ្ហាចេះចោះ ខ្លាចគេបាញ់សម្លាប់ដោយលោកមនិតកែមលីខ្លាចគេចាប់ដាក់ពន្ធនាគារដោយអ្នកនេះអ្នកនោះខ្លាចរត់ចោលស្រុកអីជាដើមចឹងទៅប៉ុន្តែក៏ពិតទៅអត្តន័យនៃពាក្យនយោបាយហ្នឹងគឺល្អព្រះអង្គសម្រាប់កណាពាក្យនយោបាយគឺជាវិធីសាស្ត្រក្នុង ការសម្រេចគោលដៅហើយ សម្រាប់នៅទស្សនវិទូផ្សេងផ្សេងគឺគេមានទស្សនៈនយោបាយគេផ្សេងផ្សេងដែរទស្សនវិទូខ្លះគាត់ថានយោបាយ គឺជាក្រុមមនុស្សមួយដែលមានផលប្រយោជន៍រួមគ្នាឬក៏ផលប្រយោជន៍ដូចគ្នា ហើយពួកគាត់ចូលរួមគ្នាអនុវត្តឬក៏ធ្វើឲ្យសម្រេចនៅគោលដៅអញ្ចឹងក៏ប៉ុននយោបាយគឺល្អមែនតើប៉ុន្តែ អ្នកនយោបាយប្រទេសកម្ពុជាពលចំអ្នកនយោបាយកាន់អំណាចហ្នឹងគាត់បានធ្វើឲ្យពលរដ្ឋ គាត់មានអារម្មណ៍ថាភ័យខ្លាចចំពោះពាក្យថានយោបាយទៅវិញអញ្ចឹងហើយក៏ពិតថ្នាក់ដឹកនាំ បាទមិនថាមន្ត្រីរាជការសាធារណៈឬក៏មន្ត្រី នយោបាយរបស់គណៈបកគួរណាស់តែចែករំលែកនៃពាក្យនយោបាយឬក៏អត្ថន័យនយោបាយហ្នឹងឲ្យទូលំទូលាយហើយគួរតែលើកទឹកចិត្តឲ្យពលរដ្ឋនឹងចូលរួមសកម្មភាពនយោបាយ បើសិនជាពួកគាត់ជាមន្ត្រីគណៈបកកណ្ដាលអំណាចគាត់មានទូនាទីនៅ ក្នុងរដ្ឋាភិបាលពួកគាត់នឹងគួរតែទុកទូនាទីជាមន្ត្រីគណៈបកមឡាយសិនហើយយកទូនាទីរបស់គាត់នឹងជាមន្ត្រីរបស់រដ្ឋាភិបាលដែលបំរើប្រជាពលរដ្ឋមន្ត្រីឬអង្គគណៈបកនយោបាយហ្នឹងគាត់គួរតែប្រើសារគាត់គួរតែប្រើសកម្មភាព ដើម្បីឲ្យពលរដ្ឋហ្នឹងលើកទឹកចិត្តពួកគាត់ឲ្យពួកគាត់ហ្នឹងចាប់អារម្មណ៍ទៅលើ នយោបាយទៅលើបញ្ហា ប្រទេសជាតិពីព្រោះបើសិនជាពលរដ្ឋកាន់តែច្រើនឡើងច្រើនឡើងគាត់មិនខ្វល់គាត់ខ្លាចពាក្យនយោបាយគាត់ខ្លាចការងារសង្គមដែលជាការងារជួយប្រទេសជាតិហ្នឹងអញ្ចឹងប្រទេសជាតិយើងសួរថាអាចរីកចម្រើនទៅមុខទេពិបាកពិបាកនឹងងើបរួចពីបញ្ហា ពិបាកនឹងអាចដោះស្រាយនៅបញ្ហាបានឥឡូវឧទាហរណ៍បញ្ហាគ្រឿងញៀនមួយ បើសិនជា មិនឲ្យពលរដ្ឋពលរដ្ឋគាត់ភ័យខ្លាចក្នុងការរាយការណ៍ពីការប្រើប្រាស់គ្រឿងញៀនឬក៏រាយការណ៍ពីមន្ត្រីមូលដ្ឋានមន្ត្រីអឺមិនមូលមិនមូលដ្ឋានថ្នាក់លើ ដែលគាត់សហការជួញដូរគ្រឿងញៀនអីឲ្យទៅ អ្នកប្រើប្រាស់អ្នកជួញដូរគ្រឿងញៀនហ្នឹងបើសិនជាពួកគាត់មានមានគំនិតភ័យខ្លាចបែបហ្នឹងតើអាច តែអាចលុបបំបាត់គ្រឿងញៀននៅប្រទេសកម្ពុជាយើងបានអញ្ចឹងការចូលរួមរបស់ពលរដ្ឋនឹងគឺសំខាន់ជាពិសេសគឺជាយុវជនដែលជាអ្នកដែលមានសក្តានុពលមានចំណេះដឹងមានគំនិតច្នៃប្រឌិតផ្សេងផ្សេងហ្នឹងដែលជាសសរគ្រឹះដែលជាកតាលីករជំរុញឲ្យប្រទេសជាតិរបស់យើងហ្នឹងរីកចម្រើនលូតលាស់ទៅមុខកណាបណ្ដាជគុណអូខេអឺណែអរគុណបងអូនរាយាឥឡូវបានមកជួបគុណចាស់សម្រិនវិញម្ដងថា តើពាក្យថានយោបាយនឹងហាក់ដូចជាដូចជារាយាបានរៀបរាប់ហាក់ដូចជាមិនសូវស្គាល់ជំនុំចាស់ក៏បានលើកឡើងមិញនេះថាប្រសង់សូម្បីតែប្រសង់បួសចាស់ភាសាហើយនេះក៏មិនស្គាល់ពាក្យថានយោបាយតើប្រសង់នឹងមាន ទូនាទីយ៉ាងណាដែរក្នុងការចូលរួមនយោបាយដែរគុណចាស់ណាអឺបើនិយាយសង្គមនយោបាយគឺ ប្រសង់នឹងគឺយើងត្រូវសកម្មគឺថា ក្នុងយើងនិយាយក្នុងនៃសាសនាប្រសងហ្នឹងគឺជាណាក់បន្តវេនពីប្រពុតហ្នឹងហើយក្នុងហ្នឹងបើនិយាយនៅសង្គមរស់នោះព្រះសង្ឃហ្នឹងមានតួនាទីសំខាន់ គឺយើងថាជារៀមច្បងទៅយើងនិយាយជារៀមច្បងទៅមកអំពីព្រះសង្ឃហ្នឹងដោយស្រ័យបរិស័ទហ្នឹងក៏ចិញ្ចឹមនៅបច្ច័យ4ហ្នឹងដើម្បីឲ្យយើងសិក្សាស្វែងយល់ ទេសនាបញ្ញែបញ្យលឲ្យពួកកាត់យល់អលែងណាមិនយល់ឲ្យបញ្យលហើយយើងកុំតាមខ្ញុំកណាគឺយើងនៅតាមក្នុងក្រមអាណានិគមគេអញ្ចឹងយើងក៏បីនិយាយអាបញ្ហានៅសង្គមបច្ចុប្បន្នហើយដល់យើងនិយាយសង្គមបច្ចុប្បន្នយើងកុំនិយាយថាមិនមែនផ្លូវធម៌ជាផ្លូវលោកហើយយើងកុំយល់អញ្ចឹងមកពី សម័យព្រះអង្គគឺព្រះអង្គ ចង់លើកកមនុស្សពធុច័ន្ទយើងឲ្យយល់ហ្នឹងគឺលោកលើកបុគ្គលាទិដ្ឋានចេះលោកមិនសំដែងអត់ថយជ្រៅទេ ជាពិសេសគឺលើកឡើងនៅការរស់នៅយើងសំស្របនៅតាមតួនាទីយើងកាន់សិល5នៅអើមកអំពីគោលពុទ្ធសាសនាបើថា ក្រហោសិល5សិល8សិលអាចចូលសិល10ក៏បានដែរតា ហើយអានឹងតួនាទីរបស់ព្រះសង្ឃគឺបដិបដៅបន្តវេនពីព្រះអង្គនឹងហើយព្រះសង្ឃនឹងគឺ4អង្គណាយើងនិយាយថាព្រះសង្ឃនឹងគឺក្នុងន័យថា4អង្គចាលោកថាភិក្ខុហើយព្រះសង្ឃនឹងយើងយើងចាត់ជានេះហើយជាគោលមួយហើយបន្តវេនពីព្រះអង្គនឹងហើយបោសាទនឹងគាត់នៅខាងក្រៅមានឧបាសកឧបាសិកាខាងទំនុកទំនងបំរុងបំខាងនេះនឹងសង្ឃឹមលើព្រះសង្ឃហើយព្រះសង្ឃណែនាំ ខ្ញុំកណាចង់លើកកន្លែងហ្នឹងឧទាហរណ៍ខ្ញុំកណាតាមខ្ញុំកណានួយនឹងយល់គឺនៅបញ្ហាញោមមួយគាត់ជាអាចំណោះជើងវត្តខ្ញុំកណាមិននេះទេនៅខេតខ្លាំងនឹងពីអខេខេពីខេមួយខេជាងមុនហ្នឹងមាន អាជ្ញាធរយួនហ្នឹងទៅជួសឆាយគឺវ័យ វ័យវ័យកំតិចតាស់ហ្នឹងបណ្ដោយហើយអារឿងយើងមិននិយាយថាខុសត្រូវទេប៉ុន្តែបើបើខ្ញុំកណាយល់វិញណាអាចំណោះជើងវត្តគឺប្រសង់ចៅអធិការហ្នឹងនាំប្រសង់ចេញទៅមិនបាច់ទេយើងថាអឺចៅនឹងជាបោសាទរបស់ជើងវត្តរបស់អាត្មាអាត្មាមកមើលអញ្ចឹងមានបញ្ហាអីយើងមើលអោទៅប្រសង់នឹងចៅអធិការនឹងនាំប្រសង់ចេញទៅទៅគឺពួក អាជ្ញាធរនឹងវាមិនអាចទេមកពីខ្ញុំកណាដឹង ថាពួកអាជ្ញាធរនឹងវាខ្លាចអាកញ្ចក់អាកញ្ចក់ទូរស័ព្ទជាងណាហើយបច្ចុប្បន្នក៏បំពេញទៅលើអាសិទ្ធមនុស្សសិទ្ធអីអាសិទ្ធឌីធ្លីសិទ្ធអីនេះគឺវាខ្លាចតែរឿងហ្នឹងទោះបីតុលាការកាត់ខុសត្រូវអីមិនដឹងប៉ុន្តែអឺវាមិនអាចហួហេតុទៅកុសតាស់គេយកអាឆាំងទៅពលាយហើយនេះអឺ ខ្មែរយើងប្រកាន់ណារងប្រានោះខ្មែរក្រមគឺគាត់ឋានៈជាជាពុទ្ធសាសនិកគឺគាត់មាន រងប្រាំងអហើយខ្ញុំកណាក្រំតែថាបើចៅអធិការនឹងនាំប្រសងនឹងចេញទៅរួមទៅយើងយើងតូតក្រំតែឈោឈោមើលតែពួកគាត់មានគាត់ទេខ្ញុំកណាជឿអញ្ចឹងប៉ុន្តែខ្ញុំកណាដឹងថាយុទ្ធសាស្ត្រនឹងវា វាធ្វើឲ្យយើងមិនមិនយល់ជាពិសេសប្រជាអធិការនឹង លោកប្រហែលជាមិនមិនយល់ហើយខ្លាចខ្លាចគោះហេតុអានឹងបោសាទរបស់អាត្មាឥឡូវនិយាយបើថា តាមខ្ញុំកណា គឺនាំលោកក្នុងវត្តចេញទៅរួមទៅ ទៅឈរទៅមើលទេ គឺពួកនឹងវាមិនមិនមិនអាចបំផ្លាញប្រាក់នឹងបានទេអាត្មាខ្ញុំកណាជឿច្រាស់ណាអូយខ្លាចណានោះនឹងខ្លាចប្រសងណាអឺដូច្នេះខ្ញុំយ៉ានិយាយអញ្ចឹងអានឹងវាចូលនយោបាយមួយដូច្នេះគេច្រើនតែຕົកចៅអធិការនឹង សិតទៅមិនសូវយល់គេសង្កេតណាគេដឹងណាមិនបានសូវសិក្សារៀនសូវថៃមិនឃើញអាណោចធំណាខ្ញុំកណាឃើញញោមស្រីហ្នឹងដល់គេកោះកតិចតាអស់ហ្នឹងឃើញកាត់កាន់អារូបពុទ្ធហ្នឹងអង្គីនៅអង្គីចោមថ្នល់កាត់ស្រែកទាំងខោយំហើយអាជើងធូកមកដប់ខ្ញុំកណាអាណោចធំហើយបើតាមខ្ញុំកណាវិញណាគឺមិនបាច់ទេចៅអធិការនឹងនាំទៅប្រសង់ជ័យតោអឺ ធំមើលអញ្ចឹងវាមិនហ៊ានក្រទេអានេះចំណិចដែលខ្ញុំកណាចង់និយាយថាអឺប្រចៅអធិការ ឬមួយ ប្រសង់អឺដែលចាស់ចាស់ហ្នឹងមិនសូវស្វែងយល់ដល់រឿងហ្នឹងដូច្នេះគាត់មិនអឺមិនសូវឃើញអាការឈឺចាប់របស់បរិស័ទឯងផងអានេះខ្ញុំណា ចង់និយាយថាយើងវាមិនហានអាកតាគេហៅថាឧសម្បទាអឺ ខាងពុទ្ធសាសនាយ៉ាងហ្នឹងហ្នឹងបើតាមមើលដូចលោកធ្វើធ្វើធ្វើថ្លង់ធ្វើគោហ្នឹងមកទៀតណាធ្វើកណាហ្នឹងហើយវាឲ្យបោសាទរបស់យើងទៅបីខុសត្រូវមិនដឹងយើងគ្រាន់តែនាំប្រសង់ទៅហ្នឹងយើងឈរឈរមើលហ្នឹងខ្ញុំកណាជឿចាក់ថា អាចការពារញាតញោមហ្នឹងមានតាស់នៅហើយមិនតែបណ្ដោយឲ្យគេកុសកតិចរងប្រាស់ហើយខ្មែរយើងប្រកាន់ណាហើយមិនដឹងតាលោកមានការជឿចាប់ទេខ្ញុំកដៅវា ឆ្ងល់ដែរឆ្ងល់មិនមែនប្រែនចឹងណាឥឡូវបើទៅទីខ្ញុំកណានចឹងបើមានអាអានេះទៅមិនបាច់ខ្ញុំកណាជាចៅវត្តកាទេណាខ្ញុំកណាថាអេងរូបទីបីអង្គហ្នឹងមានអាការណីហេតុកោះនោះនោះភូមិតាម៉ែកណាត្រូវហើយកណាត្រូវត្រូវហើយមកពីកណាខ្ញុំកណារៀនចេះដឹងនោះអាស្រ័យបែបបាត់កាត់ចិញ្ចឹមហ្នឹងហើយហើយបណ្ដោយមិនបិចអើបោសัตว์នោះក្នុងភូមិណាក៏អញ្ចឹងអស់អានឹងខ្ញុំកណាចង់លើកអាចំណុចដែលគេហៅថា យើងងាយងាយការពារបោសាទយើងដែរប៉ុន្តែយើងធ្វើមិនដឹងមកលឺហើយយើងមិនចេះជឿចាប់ទេខ្ញុំកណៅវាវានិយាយដល់ទៅណាអូខេអរគុណចំក្រោយសូមសរុបមកវិញថាតើកត្តាដែល ធ្វើឲ្យយុវជនដើម្បីចូលរួមសកម្មភាពអូនតរាយាបានរៀបរាប់ហើយធ្វើឲ្យ ប្រជាពលរដ្ឋនឹងគួរតែបណ្ដាញឪពុកមានការលើកទឹកចិត្តឲ្យយុវជនរបស់យើងចូលរួមនយោបាយតើដើម្បីឲ្យស្គាល់កិច្ចការនយោបាយដើម្បីធ្វើសកម្មភាពនយោបាយបានល្អប្រសើរតើប្អូនតាយ៉ាមានកំណត់អីថែមទៀតឬបងក៏ប៉ុន្តែអ្នកនយោបាយក៏គាត់ដើរតួសំខាន់ដែរនៅក្នុងការជំរុញលើកទឹកចិត្តឲ្យ យុវជនពលរដ្ឋគាត់ចាប់អារម្មណ៍ក្នុងនយោបាយបើសិនបើយើងជួបអ្នកនយោបាយដែលបោកប្រាស់ទឹកចិត្តបោកប្រាស់ក្តីសង្ឃឹមរបស់ពលរដ្ឋច្រើនវាជាមូលហេតុមួយ ដែលធ្វើឲ្យពលរដ្ឋនឹងគាត់គាត់បាក់ទឹកចិត្តក្នុងការចូលរួមសកម្មភាពនយោបាយមិនថាសកម្មភាពនយោបាយជាលក្ខណៈផ្ទាល់ខ្លួនឬក៏សកម្មភាពនយោបាយជាមួយនឹងគណៈបកដតីទេអញ្ចឹងសំខាន់ណាស់ អ្នកនយោបាយគាត់ត្រូវច្បាស់ខ្លួនគាត់ថាតើគាត់នឹងដឹកនាំនយោបាយដើម្បីប្រទេសជាតិដើម្បីពលរដ្ឋឬក៏គាត់គ្រាន់តែធ្វើនយោបាយដើម្បីតែលៀបសការៈខ្លួនឯងដើម្បីតែកំដរឲ្យតែល្អល្អមើលដើម្បីឲ្យតែមានអ្នកហែហមឲ្យតែមានអ្នកសរសើរជាដើមចឹងទៅហើយមួយទៀតដែលជាផ្នត់គំនិតមិនល្អសម្រាប់អ្នកនយោបាយតាំងពី ជំនាន់ដើម តាំងពី ក្រោយសម័យកមកយើងឃើញថាអ្នកដឹកនាំមិនថាគាត់ជាមន្ត្រីជាន់ខ្ពស់មិនថាជារាជវង្សគឺពួកគាត់លមោបទៅលើអំណាចលៀបសការៈផ្ទាល់ខ្លួនក្រុមបពុច្រើនដែលមួយមួយ គឺធ្វើនយោបាយ ដើម្បីតែដណ្ដើមអំណាចគ្នាចោតប្រកាន់លៀបពណ៌ឆ្លោះប្រកែកគ្នាកាប់សម្លាប់គ្នា គឺដើម្បី តែការកាន់កាប់អំណាចដល់គាត់ភ្លេចការគិតពី ប្រទេសជាតិនិងពលរដ្ឋថារស់នៅលំបាកវេទនាយ៉ាងណា ថាប្រទេសជាតិធ្លាក់ខ្សោយយ៉ាងណាអញ្ចឹងហើយ ដើម្បីជាការលើកទឹកចិត្តទៅដល់យុវជនក៏ដូចជាពលរដ្ឋអ្នកនយោបាយគួរណាតែច្បាស់ខ្លួនឯងថាពួកគាត់កំពុងតែធ្វើនយោបាយដើម្បីបំរើផលប្រយោជន៍ឲ្យប្រទេសជាតិនិងពលរដ្ឋមិនមែនធ្វើនយោបាយដើម្បីទៅល្អមើលឬក៏គ្រាន់តែជា ការកំដរកំដរគេដើម្បីផលប្រយោជន៍ខ្លួនឯងនោះទេអូខេ អញ្ចឹងយុវជនយើងតាមពិតទៅខាងគណៈបកដែលបងអូនកំពុងតែសពថ្ងៃបងអូនឈរហ្នឹងគឺជាគណៈបកភ្លើងទៀនបងអូនណាហើយមើលឃើញថាការឈរឈ្មោះជាតំណាងមកឃុំឃុំហ្នឹងតើមានយុវជនចូលរួមច្រើនទេបងអូនបើប្រៀបធៀបជាមួយនឹងគណៈបកដតីយើងឃើញសន្ទុះយុវជនដែលចូលរួមជាមួយនឹងគណៈបកភ្លើងទៀន ហើយឈរជាបេក្ខជនឃុំសង្កាត់យើងឃើញគណៈបកភ្លើងទៀនគឺមានចំនួនយុវជនច្រើន ច្រើនឃុំណាស់ដែលមានយុវជនឈរជាបេក្ខជនលេខ1ឬក៏ចាប់ពីលេខ1រហូតដល់លេខ5អញ្ចឹងគឺយុវជនច្រើនមែនតើបានជ្រើសរើសយកគណៈបកភ្លើងទៀនដើម្បីចូលរួមសកម្មភាពនយោបាយបម្រើប្រទេសជាតិអឺបងអូនអឺ បងសួរថែមទៀតថាតើគណៈបកដែលគេបានធ្វើ ចលនាសង្គមចលនានយោបាយនៅក្នុងសង្គមស្រុកខ្មែរតើពួកគាត់នឹងបានបើកឱកាសឲ្យយុវជនរបស់យើងចូលរួមនយោបាយច្រើនទេគណៈបកផ្សេងផ្សេងឃើញថាគណៈបកទាំងអស់គឺគាត់សិតតែបើកឱកាសឲ្យយុវជន ចូលរួមសកម្មភាពនយោបាយប៉ុន្តែគ្រាន់តែគណៈបកខ្លះគឺគាត់ចង់ឲ្យយុវជនចូលរួម ជាមួយគាត់ហើយចាត់ទុកយុវជនហ្នឹងអាចថាជាទេសករបំរើគាត់ឬក៏ចាត់ទុកឬក៏ធ្វើឲ្យយុវជនហ្នឹងខ្លាចទៅជា គ្រឿងម៉ាស៊ីនតាមទៅការបញ្ជារបស់ពួកគាត់มันអាចឲ្យយុវជននឹងមានគំនិតលូតលាស់បង្កើតថ្មីក្នុងការដឹកនាំក្នុងការបម្រើប្រទេសជាតិបាននេះហើយ ចំណែកគណៈបកខ្លះទៀតគឺ គាត់មិនមានប្រជាប្រិយភាពគ្រប់គ្រាន់ក្នុងការអូសទាញយុវជនឲ្យចូលរួមជាមួយចំណែកគណៈបកភ្លើងទៀនទាំងប្រជាប្រិយភាព ក្នុងការតាក់ទាញយុវជនឲ្យចូលរួមជាមួយក៏ដូចជាលើកដំកើងលើកកម្ពស់យុវជន ផ្ដល់ឱកាសឲ្យយុវជននឹងមានគំនិតបង្កើតថ្មីជាពិសេសគឺជំរុញឲ្យយុវជននឹងខ្លាចទៅជាអ្នកដឹកនាំ ដូចនៅ ក្នុងគណៈបកយើងគឺមានយុវជន2រូបអឺមានខ្ញុំមួយហើយនឹងលោកខឿនវិរៈមួយ ដែលគណៈបកបានលើកទៅជាសមាជិកគណៈកម្មការនយោបាយរបស់គណៈបកដែលជាទូនាទីខ្ពស់របស់គណៈបកចឹងនេះគឺជាការ ផ្ដល់ឱកាសឲ្យយុវជន អាចបញ្ចេញសមត្ថភាពអាចសម្រេចនៅកិច្ចការធំធំពលចំជាជោគវាសនារបស់គណៈបកតែម្ដង ហើយពួកយើងហ្នឹងមិនមែនជាយុវជនបន្តពូជទេ មិនមានជាប់ពាក់ព័ន្ធជាសាច់ឈាមអីជាមួយនឹងអឺថ្នាក់ដឹកនាំគណៈបកទេប៉ុន្តែនេះគឺជាការលើកដំកើងការផ្ដល់ឱកាសឲ្យយុវជនដែលគាត់អាចចូលរួមបញ្ចេញសមត្ថភាពរបស់ពួកគាត់ក្នុងនាមជាយុវជន របស់គណៈបកភ្លើងទៀនក្នុងនាមជាយុវជនខ្មែរអឺបងអូនបើតាមចុះ ក្នុងឃុំសង្កាត់ហ្នឹងតាមតាមតំបន់ខ្លះហ្នឹងគាត់មានដូចជានៅក្នុងតំបន់ចង្កាត់មុតញោកអញ្ចឹងមានយុវជនយើងចោះឈ្មោះដែរចោះឈ្មោះជាតំណាងមេឃុំដែរតែវាជាទូទៅអ្នកខាងតំបន់ចង្កាត់មុតញោកនៅឆ្ងាយឆ្ងាយអញ្ចឹងទៅមានតែមនុស្សចាស់ចាស់ទេអត់មានយុវជនអ្នកមានចំណេះដឹងដើម្បីចូលរួមតើបងអូនមានឃើញសម្លឹងថាយុវជននៅតំបន់ចង្កាត់មុតញោកហ្នឹងមានចូលរួមច្រើនទេ គឺមិនថាយុវជននៅតាមជនបទឬក៏នៅតាមទីប្រជុំជនទេពួកគាត់សុទ្ធតែមានឱកាសក្នុងការចូលរួមចូលជាបេក្ខភាពអឺមេឃុំចៅសង្កាត់ឲ្យគណៈបកភ្លើងទៀនបានចំណែកការអឺជ្រើសរើសពួកគាត់ជាបេក្ខជនមេឃុំឬចៅសង្កាត់នោះគឺអាស្រ័យទៅលើសមត្ថភាពនិងបទពិសោធន៍របស់ពួកគាត់នឹងជាក់ស្ដែងប្រជាជនអញ្ចឹងសម្រាប់យុវជនដែលគាត់ធ្លាប់មាន បទពិសោធន៍ក្នុងការការងារនយោបាយការងារសង្គមរួមផ្សំជាមួយនឹងចំណេះដឹងរបស់ពួកគាត់ខ្លះផងពីភាគច្រើនគឺយុវជនដែលចប់បរិញ្ញាបត្រនិងកំពុងតែរៀនបរិញ្ញាបត្រដែលគាត់ចូលជាបេក្ខភាពអឺមេគុំចៅសង្កាត់ស្របជាមួយ នឹងបទពិសោធន៍នយោបាយរបស់ពួកគាត់ដែលមានអញ្ចឹងពួកគាត់គឺអាចមានឱកាសខ្លាចទៅជាបេក្ខភាពចូលលេខរៀងទី1 ចំណែកយុវជនដែលគាត់នៅសង្កាត់មាត់ញោគឺអាស្រ័យទៅលើសមត្ថភាពរបស់ពួកគាត់ផ្ទាល់ខ្លួនបដិជនថាតើសមត្ថភាពរបស់គាត់នឹងអាចស័កសមដឹកនាំឃុំសង្កាត់នឹងបានអត់អញ្ចឹងបើសិនជាគាត់មិនទាន់មានបទពិសោធន៍មិនទាន់មានចំណេះដឹងនិងសមត្ថភាពគ្រប់គ្រាន់ទេអញ្ចឹងគឺយើងនៅផ្ដល់ឱកាសឲ្យគាត់ឈររលៀងបន្តបន្តដើម្បីឲ្យពួកគាត់អាចមានឱកាសរៀនសូត្រពីរៀមច្បង ចាស់ទុំនយោបាយដើម្បី ផ្ដល់ឱកាសឲ្យពួកគាត់នឹងឈានទៅដឹកនាំ នយោបាយឃុំសង្កាត់ឬក៏ស្រុកខេត្តឬក៏ថ្នាក់ជាតិទៅថ្ងៃអនាគតអូខេបងអូនចំណុចចុងក្រោយសួរថាតើយុវជនដូចគេនិយាយអំពី gender តើយុវជននារីរបស់យើងបានចូលរួមច្រើនហើយបងអូនយុវជននារីច្រើនប្រជាជនហើយពួកគាត់ត្រូវបានគណៈបកលើកដំកើងខ្លាំងមែនតើជាពិសេសយុវតីយុវតីគឺពួកគាត់ ត្រូវបានគណៈបកលើកដំកើងក៏ដូចជាផ្សព្វផ្សាយដើម្បីឲ្យបានឃើញថាគណៈបកភ្លើងទៀនមានយុវយុវតីចូលរួមជាច្រើនមានអឺស្ត្រីចូលរួមច្រើនហើយគណៈបកក៏មានគោលការណ៍ជួយទៅលើឃុំដែលមានស្ត្រីឈរពីលេខរៀងទី1ដល់ទី3ផងដែរហ្នឹងហើយហើយយើងមើលឃើញថាទឹកចិត្តរបស់គាត់ក្លាហានទេបងណា ស្ត្រីនិយាយឲ្យចំទៅ គឺសមត្ថភាពរបស់គាត់មិនចាញ់បរោះទេប្រជាជនអញ្ចឹងសម្រាប់អ្នកដែលគាត់ឈរឲ្យគាត់ឈរជាសមាជិកឲ្យគណៈបកភ្លើងទៀនហ្នឹងគឺពួកគាត់សិតតែជាអ្នកដែលមានវិរៈភាព ជាអ្នកដែលមានភាពក្លាហានហើយប្រជាជនអូខេអរគុណណាបងអូនឡើយមកជួបអរគុណចាស់សម្រិនវិញមកថាតើកម្ពុជាក្ររបស់យើងមានសកម្មភាពដូចបងអូនតាយ៉ានឹងរៀបរាប់ដែរទេចំពោះសកម្មភាពនយោបាយ ទាំងយុវជន ជា ស្ត្រីនិងយុវជន ជាប្រុសរបស់យើងនោះតើគាត់មានចូលសកម្មភាព ធ្វើកិច្ចការងារ សង្គមច្រើនទេបងចាស់អឺកណាបញ្ហាហ្នឹងវាមានបើនិយាយថាចូលរួមក្នុងសង្គមនយោបាយប៉ុន្តែយើងនៅគេហៅបកកុម្មុយនីហ្នឹងគេគេរើទៅមកផ្លោទេគេបានន័យថាបកគេមកប្រទេសគេតែកុម្មុយនីគេដើរទៅមកមកបកគេទេគេមិនមានការប្រជែងដូចជាយើងអឺ នៅប្រទេសកម្ពុជាគេហៅសរីមកពហុបកហ្នឹងទេហេតុអីដល់ខ្មែរយើងយុវជនគាត់ចូលដែរគាត់ចូលហ្នឹងប៉ុន្តែត្រូវខាងគេហ្នឹងគាត់មិនបានខ្លាំងគាត់មិនបានគាត់មិនបានឈឺឆ្អល់អារឿងខ្មែរយើងផងគាត់ក្នុងនាមជាកូនខ្មែរហ្នឹងកុំថាអីអារឿងសង្គមធំធំសំបីវប្បធម៌យើងហ្នឹងអាការសំលៀកបំពាក់យើងហ្នឹងគាត់មិនមិនគាត់គាត់ចូលគេគាត់ផាក់សំលៀកបំពាក់តាមពេលនេះគេ អាវវែងអញ្ចឹងអាវផាយអញ្ចឹងអឺនឹងមានមានករណីនេះខ្ញុំកដាលលើកដូចជាតួឧទាហរណ៍តំណាងរាជពីឆ្នាំហើយហ្នឹងគឺពីថ្លាំងថ្នាក់គេហៅថា3ថ្នាក់ហ្នឹងដល់រហូតដល់ថ្នាក់មួយឈឹមមួយឈឹមហ្នឹងគឺកាត់ខ្មែរគេគេលើកគេឲ្យខ្មែរដើម្បីនេះក្នុងនេះរូបភាពឬខ្លឹមសារយ៉ាងណាក៏ដោយប៉ុន្តែតំបន់ខ្មែរគេឲ្យតំណាងរាជខ្មែរឡើងប៉ុន្តែកាត់ មិនដឹងមិនបែកអាហ្នឹងគេបង្ខំឬមិនបែកក៏ថាក់អោផាយមកអាហ្នឹងឯកាត់នេះមែនឆ្នាំហើយហ្នឹងហើយគេលើកទោសចរន្តហើយគេនេះហ្នឹងដូចឆ្នាំខ្ញុំកណាជឿថាហើយបសំនឹងអារដូវកូវីដហ្នឹងកណាថាក្រោយក្រោយឈរនេះចេះប្រហែលជាគេអស់ទោបអស់ឆ្នោតអុយមកពីអាយើងប៉ាក់ទៅមួយក៏មានបច្ចេកបើមិនទោប នេះដែរអាការណីខ្ញុំកណាចង់និយាយឧទាហរណ៍មកគ្រួសារ5ណាខ្ញុំគេអោយទៅមណាទូតំណាងទេប៉ុន្តែគេចេញអាក្តារនឹងដែរហើយគេចេញក្តារអោយមណាមណាទៅបោះណាប៉ុន្តែតំណាងមកគ្រួសារ4 5ណាយកទៅមណាទៅបោះហើយចាប់ដាក់ឈ្មោះណាដាក់អានេះវាមិនបានដូចជានៅគេហៅមានសិទ្ធប្រជែងគ្នានៅដូចកម្ពុជាទេដូចជាផងមកពីអាប្រទេសហ្នឹងវាដើរលទ្ធិខុសគ្នា ពីពីហ្នឹងហើយដូច្នេះសោកស្ដាយបំផុតគឺយើងខ្មែរគេអុយនេះមិនតែយើងត្រូវគេអស់ហើយអីរដូវកូវីដនេះខ្ញុំកណាចង់និយាយឆ្ងាយរដូវកូវីដនេះកាត់នោះសួយសុកកាត់គ្រប់សមត្ថភាពហើយគេអុយរហូតដល់ប្រសង់ជិតធោតំណាងគ្នាទៀតអាដូចជាប្រះគ្រូចៅតិកាខ្ញុំកណានេះរាល់ថ្ងៃរត់តំណាងរះហើយតំណាងរះថ្នាក់នេះគុំហើយ ប៉ុន្តែរដូវកូវីដហ្នឹងញាតញោមគាត់ឈប់នោះនឹងអត់បាយអាខាយទៅនឹងក្រិតកាត់នឹងគ្រប់សមត្ថភាពសុំសុំសុំការអនុញ្ញាតរបស់ឃុំនិគមនឹងមានអាកដាហ្នឹងមកពីសម័យសម័យហ្នឹងចេញមានអាកដាហ្នឹងគេបើកផ្លូវឲ្យយើងជូនកជូនអាហារយកទៅជំនួយប៉ុន្តែពួកកាត់ហ្នឹងដេកស្ងប់ទុកផ្លូវមានតែខ្ញុំកណាធ្លាប់រួមហ្នឹងគ្រូដឹងហើយសុំវរណាខ្លះញាតញោមខ្លះកាត់ថៃហ្នឹង កាត់គ្រប់សមត្ថភាពជួយខ្មែរហើយប៉ុន្តែកាត់មិនមិនអើប្រើសំបីតែញាតញោមនៅក្នុងបោសាទជើងវត្តនឹងណាមិនទៅនៅព្រេងនគរអាដងណៃបិញយើនៅទាំងអស់កូនចៅក្នុងក្នុងភូមិកណាទៅ350គ្រួសារនោះទៅទៅទៅអា3 4ខេតនោះចង់អស់យូរចត់ហើយដល់ពេលគាត់ចប់ខាងរដូវកូវីដនេះណាក់តំណាងរះគឺថាគ្រប់សមត្ថភាពជួយនេះ ក្រំតែគាត់ថាហ្មត់ឬមួយ កាត់ធជួយសុំច្បាប់នំអង្គនំបន្លែយកទៅជំនួយហ្នឹងកាត់កាត់មិនសុំផងអឺរ៉ូខ្ញុំកណាឃើញថាវាម្នាក់វាគេអោយចូលរួមនឹងសង្គមនយោបាយប៉ុន្តែធាក់ច្រើនហើយមួយទៀតមួយទៀតយុវជនគេណាគេរើតំណាងរៀងជាងគឺបរិញ្ញាអសញ្ញាបត្របរិញ្ញាបានគេអោយគេអោយឈរតំណាងរៀងដល់យើងហ្នឹងអឺ មិនចេះអក្សរយួនមួយម៉ាត់ផងប៉ុន្តែគេឲ្យតំណាងរះរហូតដល់មកឈឹមមកអឺជាពិសេសលោកសង់យើងនេះហើយសម័យហ្នឹងយុវជនខាងគេហ្នឹងគឺគេមិនអោយទេមានប៉ារិញ្ញាបើថ្នាក់មកជុំគេកំណត់ប៉ារិញ្ញានេះសញ្ញាបត្រអនុបណ្ឌិតនោះអានគេអោយឈរដល់ប៉ុន្តែតំណាងខាងខ្មែរយើងទូធំធំហ្នឹងក៏មានតែទី9 ហើយយើងមានសមត្ថភាពអីយើងក្លែងការក៏ក្លែងបានផងអាក្រាំងវារឹតគឺភាសាគេយើងចេះបងអូខេណានឹងចឹងអរគុណណានាទីចុងក្រោយនៅសល់មួយនាទី ជាងទៅអរិយាសូមអំពាវនាវយ៉ាងណា ដើម្បីបញ្ចប់កម្មវិធីរបស់យើងអរិយាខ្ញុំគុំរាយាសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយលើកទឹកចិត្ត ជួយជំរុញជួយជួយទៅកាន់យុវជនបើសិនជាយុវជនជាកូនជាក្មួយជាសាច់ញាតិគាត់មិនសូវចាប់អារម្មណ៍រឿងនយោបាយទេសូមលោកពូលោកមីងលោកអ៊ំបងបង ជួយជំរុញឲ្យពួកគាត់នឹងចាប់អារម្មណ៍ទៅលើបញ្ហានយោបាយនិងបញ្ហាសង្គមជាតិ។ ហើយបើសិនជាយើងឃើញថាមានយុវជនដែលគាត់កំពុងតែធ្វើការងារសង្គមធ្វើការងារនយោបាយសូមបងប្អូនជួយលើកទឹកចិត្តឬក៏ជួយ ទៅតាមលទ្ធភាពដែលបងប្អូនអាចជួយទៅបានជាពិសេសសូមបងប្អូនកុំភ្លេចក្នុងការអប់រំ កូនចៅរបស់បងប្អូនឲ្យគិតពីបញ្ហាប្រទេសជាតិជាចម្បង ការគិតពីបញ្ហាប្រទេសជាតិដែលជាប្រយោជន៍រួមនេះមិនមែនដើម្បី តែប្រទេសជាតិទេប៉ុន្តែវាដើម្បីអនាគត ខ្លួនរបស់ពួកគាត់និងក្រុមគ្រួសារសាច់ញាតិរបស់ពួកគាត់ទេអញ្ចឹងហើយបើសិនជាយើងខ្វល់ពីជាតិជាតិនឹងជួយយើងប៉ុន្តែបើសិនជាយើងបោះបង់ជាតិចោលនោះជាតិវិនិច្ឆ័យយើងខ្លួនឯងក្រុមគ្រួសារខ្លួនឯងក៏វិនិច្ឆ័យដែរហើយក្នុងនាមខ្ញុំជាយុវជន របស់គណៈបកភ្លឹងទៀនខ្ញុំក៏សំណូមពរឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ជួយគ្រប់គ្រងនិងបោះឆ្នោតជូនគណៈបកភ្លើងទៀនដែលការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅ នៅថ្ងៃ ទី5ខែមិថុនាឆ្នាំ2022នេះកុំបីខានបងប្អូនណាអរគុណច្រើនអរគុណច្រើនមិនបានឲ្យគុណចាស់ដោះអស់ម៉ោងហើយចឹងសូមអរគុណដល់គុណចាស់គុំសំរិនហើយនិងប្អូនរាយា កងរាយាដែលបានលះបង់ពេលវេលាចូលរួមក្នុងកិច្ចពិភាក្សាស្ដីអំពីប្រធានបទនៃយុវជននយោបាយតើយុវជនរបស់យើងគួរតែត្រៀមខ្លួនយ៉ាងណាដើម្បីធ្វើនយោបាយក្នុងកិច្ចការសង្គមឲ្យបានរីកចម្រើនតទៅគណៈសូមអរគុណច្រើនសូមជូនពរគុណចាស់ហើយនិងប្អូនរាយាជួបតែនឹងសុខចម្រើននិងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈនិងសូមសន្យាថានឹងជួបគ្នាក្នុងថ្ងៃក្រោយជាបន្តទៀតហើយសូមថ្លែងបង្គំលាសូម